តើអ្វីទៅជាពិធីបញ្ជាន់អារក្សឬពិធីលៀងមេមត់ពិធីបញ្ជាន់អារក្សឬពិធីលៀងមេមត់គឺជាទំនៀមទម្លាប់ជំនឿអរូបីមួយដែលប្រជាជនខ្មែរយើងមានតាំងពីបុរាណកាលមកម្ល៉េះ។ ហើយបើទោះបីជាវិទ្យាសាស្ត្រមានការរីកចម្រើនជឿនលឿនខ្លាំងកម្រិតណាក៏ដោយក៏សពថ្ងៃនេះគេសង្កេតឃើញថាប្រជាជនខ្មែរដែលរស់នៅទីជនបទតែងតែប្រារព្ធពិធីនេះជាប្រចាំដដែល គេរៀបចំពិធីនេះឡើងក្នុងគោលបំណងដើម្បីដឹងនៅអំពើខុសឆ្គងណាមួយព្រោះអ្នកស្រុក មានជំនឿថាមានប្រលឹងសាច់ញាតិដូនតាកើតទុកមិនសុខចិត្តរឿងអ្វីមួយ ជាហេតុធ្វើឲ្យបងប្អូននៅក្នុងគ្រួសារមានជំងឺឬជួបប្រទះនៅហេតុការណ៍នឹងគ្រោះថ្នាក់ផ្សេងៗនិងដើម្បីអន្តងដួងប្រលឹងអ្នកទាំងអស់នោះមកសាកសួរឲ្យដឹងច្បាស់ហើយលុបលាង នៅទោសកំហុសដែលបាន ប្រព្រឹត្ត ដើម្បីអន្ទងហៅដួងប្រលឹងខ្មោចដូនតាមកសាកសួរបានគេតម្រូវឲ្យសមាជិកម្នាក់នៅក្នុងគ្រួសារគឺជាអ្នកស្នងឬអ្នកបញ្ចូលរូបនិងតាមតំបន់ខ្លះទៀតគេនិយមហៅថាមីមុតការជ្រើសរើសនេះមិនប្រកាន់ថាជាក្មេងចាស់ប្រុសឬក៏ជាស្រីនោះទេសំខាន់ត្រង់ថាតើគ្រូកំណត់របស់បុគ្គលរូបនោះព្រមឬមិនព្រមឲ្យចូលហើយអ្វីដែលมันអាចខ្វះបានមួយទៀតនោះគឺក្រុមភ្លេងអរិយយកមកប្រគំដើម្បីអន្ទងប្រលឹង និងសម្រាប់ជូនដំណើរប្រលឹងទាំងអស់នោះឲ្យត្រឡប់ទៅវិញពិធីនេះគេអាចជ្រើសរើសយកថ្ងៃណាក៏បានពោលគឺតាមរយៈការស្រោះស្រួលគ្នា រវាងអ្នកភូមិជាមួយគ្នា ជាធម្មតាពិធីបញ្ជាន់អារក្សគេតែងចាប់ផ្ដើមឡើងនៅម៉ោងប្រហែល7យប់បន្តរហូតដល់ទល់ភ្លឺក៏មានវាអាស្រ័យទៅលើ ចំនួនប្រលឹងខ្មោចដែលត្រូវចូលរូបអ្នកស្នងមានចំនួនតិចឬក៏ច្រើនអំឡុងពេលអន្តងប្រលឹងឲ្យមកជួយសន្ធិដ្ឋនោះចាំបាច់ណាស់ត្រូវមានស្នំម្នាក់ដែលជាអ្នកសួរឆ្លើយឆ្លងជាមួយនឹងប្រលឹងខ្មោចដើម្បីប្រារព្ធពិធីនេះទៅ បាន គេត្រូវរៀបចំគ្រឿងរណ្ដាប់មួយចំនួន មានដូចជា អង្ករមួយកន្ទោងលុយ100រៀលទៀនមួយដើម ធូប2សរសៃម្លូមួយត្របក ស្លាស្ងួតមួយចំណិតដាក់ក្នុងផ្តិលមួយ និង មានស្លាធរបាយសីបច្ឆារួមនឹងគ្រឿងដង្វាយផ្សេងផ្សេងទៀតពេលចាប់ផ្ដើមម្ចាស់នៃកម្មវិធីត្រូវអុជទៀនពីរដើមយកមកបិទភ្ជាប់នឹងកែមតោកមួយ ដែលមានដាក់ស្រូវអង្ករឬលីងនៅក្នុងនោះផងទើបប្រគល់ជូនឲ្យរូបមួយមុតបន្ទាប់មក ស្នំក៏បង្គាប់ឲ្យអ្នកភ្លេងលេងបទហោមរងដែលហៅថាបទអញ្ជើញគ្រូ ឬបទអន្តងហើយអ្នកភ្លេងក៏ចាប់ផ្ដើមប្រគំយ៉ាងក្រលួច រំពេចនោះមេមត់ក៏យកដៃទាំងពីរកាន់មាត់តោបអោនស្មងស្មាតបិទភ្នែកបន្តិចបន្តិចក្រោយមកមេមត់ក៏បើកភ្នែកស្រឡះយកដៃជ្រោមសក់រួចទាញយកក្រមា មកក្រវ៉ាត់ចង្កេះឬពាត់ក្បាលនឹងក្រញែងខ្លួនពីរបីដងដែលបញ្ជាឲ្យគេដឹងយ៉ាងច្បាស់ថាមានប្រលឹងខ្មោចចូលមកសន្ធិដ្ឋរូបមេមត់ហើយ បន្ទាប់មកគេក៏ចាប់ផ្ដើមសួរមេមត់អំពីស្ថានភាពជំងឺតើកូនចៅមានខុសមាត់ខុសកអ្វីដែរឬទេនិងសុំអង្វរជួយដកពឹសដកពោឲ្យបានឆាប់ជាសះស្បើយដែលមានគ្រឿងលាបំណំដង្វាយម្ហូបអាហារផ្សេងផ្សេងទៅតាមការទៀមទារបស់មេមត់ហើយគ្រឿងដង្វាយដែលជាតម្រូវការរបស់មេមត់ទៀមទានោះរួមមានឧទាហរណ៍ដូចជាគ្រឿងសម្អាងកាយម្ហូបអាហារបង្អែមចង្អាប គ្រឿងស្រវឹងមន់ឆ្កាងជាដើមលួសប្រាប់សពគ្រប់អស់ហើយប្រលឹងខ្មោចដែលសន្ធិតរូបមួយមុតនោះក៏ចាក់ចេញឯអ្នកស្នងរូបនោះក៏ផ្ដួលខ្លួននឹងប្រែមុខជាសភាពធម្មតាវិញបន្ទាប់ពីរៀបចំពិធីបញ្ជាន់រូបរួចរាល់ហើយម្ចាស់ពិធីត្រូវជ្រើសរើសពេលវេលាណាមួយដើម្បីលៀងអរិយនិងលាបំណន់តាមការបង្គាប់របស់ប្រលឹងខ្មោចដែលបានសន្យា